តោះឥឡូវនិយាយពីការជម្រុះ World Cup ទៅមុនខ្ញុំជឿជាក់ថាបងប្អូនបែរជានៅមិនទាន់ច្បាស់នៅឡើយទេបាទសម្រាប់រូបមន្តបាទនៃការប្រកួតជម្រុះ World Cup កាតាឆ្នាំ2022ដែលនឹងលេងនៅឆ្នាំក្រោយនេះហើយបាទហើយសូមបញ្ជាក់ឲ្យបញ្ជាក់ទៀតថា World Cup ឆ្នាំ2022បាទគឺមិនលេងបាននៅខែ6ទេបាទគឺគេទៅលេងនៅខែ11ដោយសារតែកាតាធ្វើជាម្ចាស់ផ្ទះបាទហើយបញ្ហាកាសធាតបញ្ហាចោតធ្វើឲ្យ World Cup បាទគឺប្រែប្រួលបាទតាំងពីកើតមកបាទគឺមិនដែលលេងក្រៅពីខែ6ទេបាទគឺលេងខែ6ទើបមានការផ្លាស់ប្ដូរនៅឆ្នាំ2022លេងនៅពាក់កណ្ដាលខែ11និងបញ្ចប់វិញនៅពាក់កណ្ដាលខែ12បាទពាក់កណ្ដាលខែ12អញ្ចឹងគឺអឺទ្វីបមួយចំនួន បាទណាមួយដោយសារតែរងបញ្ហា COVID-19 ទៀតបាទដូចជាទ្វីបអូសេអានីបាទគឺអត់ជំរុះនៅចន្លោះពេលឆ្នាំ2019 2020ទេគឺចាំជំរុះបាទនៅខែ6 ឆ្នាំ2022បាទជំរុះហើយបាទគឺយកកលាស់កៅអីបាទសម្រាប់ play off ជាមួយនឹងទ្វីបផ្សេងទៀតដើម្បី មានមួយកៅអីបាទទៅលេងនៅ World Cup ខែ11បាទឆ្នាំ2022បាទនេះអូសេអានីអញ្ចឹងបច្ចុប្បន្នភាពបាទការប្រកួតជំរុះជាង2សប្តាហ៍កន្លងមកនេះបាទឃើញថាយើងរើសបានក្រុមដែលត្រូវលេងបាទវគ្គ32ក្រុមចុងក្រោយហើយបាទ អឺគឺមានដូចជាកាតាបាទគឺជាម្ចាស់ផ្ទះបាទឡើងទៅមួយហើយបាទក្រុមដែលឡើងទៅមុនគេបន្ទាប់ពីម្ចាស់ផ្ទះបាទគឺអាឡម៉ង់បាទអាឡម៉ង់ជាក្រុមដែលជំរុះជាប់មុនគេបង្អស់បាទសម្រាប់ក្រុមទាំង31ផ្សេងទៀតបន្ទាប់មកមានដាណាម៉ាកបាទអាឡម៉ង់និងដាណាម៉ាកបាទចេញពីអឺរ៉ុបទៅ បាទមានប្រេស៊ីលបាទជាក្រុមជំរុះទៅក្នុងនាមជាក្រុមលេខ3បារាំងបែសិតក្រូអាតអេស្ប៉ាញសេប៊ីបាទអង់គ្លេសស្វីសនិងហូឡង់បាទក៏ទៅហើយដែរ និងមួយក្រុមទៀតបាទគឺអាហ្សង់ទីនក៏បានទៅលេងនៅ World Cup ដែរបាទអញ្ចឹងសរុបមកនៅ CONMEBOL អាមេរិកខាងត្បូង បាទគឺមាន2ក្រុមហើយបាទប្រេស៊ីលនិងអាហ្សង់ទីននៅអឺរ៉ុបបាទគឺមាន10ក្រុមហើយបាទមានអាល្លឺម៉ង់ដាណឺម៉ាកបាទបារាំងបែលហ្សិកបាទក្រូអាដេស្ប៉ាញសេបប៊ីអង់គ្លេសស្វីសនិងហូឡង់អឺរ៉ុបមាន10ក្រុមទៅហើយ បាទប៉ុន្តែសួរថាតើអឺរ៉ុបមានប្រមាណកៅអីបាទប្រមាណក្រុមដែលត្រូវទៅលេងនៅ World Cup បាទ ចឹងខ្ញុំបានបញ្ជាក់ត្រង់កន្លែងនេះឲ្យបងប្អូនបានដឹងទាំងអស់គ្នាបាទសម្រាប់31ក្រុមដែលត្រូវទៅចូលលេងបាទនៅ World Cup បាទឆ្នាំ2022ក្នុងនោះបាទមានទ្វីបបាទអាហ្វ្រិកបាទគឺគេឲ្យរហូតដល់ទៅ5កៅអីទ្វីបអាស៊ីរបស់យើងបាទគឺ AFC បាទគេឲ្យ4កៅអីកន្លះបាទកន្លះហ្នឹងបានន័យថាកន្លះ play off 4គឺលេងដរិចបាទ UEFA បាទគឺនៅក្នុងតំបន់អឺរ៉ុបបាទគឺគេឲ្យ រហូតដល់ទៅ13កៅអីដោយសារតែ level បាទចំណាត់ថ្នាក់និងភាពរីកចម្រើននៅក្នុងបាល់ទាត់បាទនៅក្នុងតំបន់អឺរ៉ុបបាទគឺលេចធ្លោខ្លាំងជាងគេអាចឲ្យរហូតដល់ទៅ13កៅអី CONCACAF គេហៅថាអាមេរិកកណ្ដាលបាទអាមេរិកខាងជើងបាទនិងកោះការីបៀនបាទគឺគេឲ្យ3កៅអីកន្លះ Oceania បាទគេហៅថា OSC បាទគឺគេឲ្យកន្លះកៅអីបាទហើយកន្លះកៅអីនោះភាគច្រើនបាទគឺមានតែ New Zealand ទេបាទដែលដែលអាចយកបានបាទ និង CONMEBOL អាមេរិកខាងត្បូងបាទគឺគេឲ្យ4កៅអីកន្លះបងប្អូនអរគ្នាបាទបាទតោះអញ្ចឹងខ្ញុំបាទទើបទៅចូលប្រធានបទទេបងប្អូនអរគ្នាបាទជួយ share មួយផងបាទបន្តិចទៀតនឹងនិយាយរឿងដល់ហើយបាទអង់គ្លេសអីហ្នឹងបាទគឺនឹងនឹងនិយាយជូនបងប្អូនអរគ្នាបាទហើយនៅអាស៊ីរបស់យើងខ្ញុំបាទនឹងនឹងនឹងរៀបរាប់ជូនបងប្អូនដែរបាទឥឡូវយើងទៅចាប់អារម្មណ៍បាទនឹងតំបន់អាហ្វ្រិកទៅមុនចុះបាទ អាហ្វ្រិកឆ្នាំនេះបាទអាហ្វ្រិកខាងត្បូងគឺធ្លាក់បាត់ទៅហើយកូរ៉េវ៉ាក៏ធ្លាក់បាត់ទៅហើយដែរបាទអញ្ចឹងក្លឹបដែលឡើងមកបច្ចុប្បន្នបាទសម្រាប់អាហ្វ្រិកគេហៅថាជំរុះចប់ជុំទីទីប្រមាណបាទទី2ហើយបាទទី2អញ្ចឹងការប្រកួតអាហ្វ្រិកបាទគឺនឹងលេងនៅក្នុងជុំទី3ដើម្បីរើសជុំទី3នេះគេថាជុំចុងក្រោយនៅក្នុងតំបន់អាហ្វ្រិកហើយបាទគឺគេរើស5ប្រទេសដែលត្រូវទៅលេង World Cup បច្ចុប្បន្នបាទគឺមានអាល់សេរីបាទទុយនេស៊ីនីសេរីយ៉ាបាទកាមេរូនម៉ាលីអេស៊ីបហ្គាណាបាទសេនីហ្គាល់ម៉ូរ៉ូកូម៉ារ៉ុកនឹងបាទជាមួយនឹងកុងហ្គោបាទអញ្ចឹងទាំង10ទាំង10ប្រទេសបាទនៅក្នុងតំបន់អាហ្វ្រិក ដែលកំពុងតែលេងនៅពេលនេះដែលកំពុងតែមានឈ្មោះនៅជុំទី3នៅពេលនេះគឺគេប្រើរូបមន្ត home away បានន័យថា10ក្រុមនោះគឺចាប់ឆ្នោតបាទចែកចេញជា5គូ បាទរ៉េ10ក្រុមចាប់ឆ្នោតចេញជា5គូ លេងរូបមន្ត home away រើសតែ5ក្រុមដែលឈ្នះក្រោយពេលបញ្ចប់ការប្រកួត home away បានលេងដូរទឹកដី5ក្រុមដែលឈ្នះគឺ5ក្រុមនោះហើយដែលត្រូវទៅលេងនៅ World Cup 5ប្រទេសតំណាងពីអាហ្វ្រិកប្រចាំ World Cup 2022នៅប្រទេសកាតាបាទអញ្ចឹងនេះរូបមន្តនៅក្នុងទ្វីបអាហ្វ្រិកគេលេងមកជុំទៀតបាទគឺនៅថ្ងៃទីប្រហែលអឺគេអត់តន់បញ្ជាក់ទេបាទគឺគេចាប់ឆ្នោត នៅថ្ងៃទី26ខែវិច្ឆិកាអញ្ចឹងថ្ងៃទី26 6ថ្ងៃទៀតបាទគឺដឹងហើយបាទនៅក្នុងទ្វីបអាហ្វ្រិកបាទថាតើក្រុមណាប៉ះក្រុមណាដើម្បីឡើងទ្វីបបន្តអូខេបាទអញ្ចឹងយើងចេញពីទ្វីបអាហ្វ្រិកបាទយើងមកចាប់អារម្មណ៍បាទនៅក្នុងទ្វីបអាស៊ីរបស់យើងវិញម្ដងថាតើលេងដល់ជុំទីប្រមាណហើយក្រុមណាត្រូវឡើងទ្វីបបន្តបាទគឺ admin ជម្រាបជូននៅពេលនេះតែម្ដងបាទតោះតាមដានបងប្អូនគ្នាបាទ បាទបងប្អូនដែលចូល comment បាទអធិស្ឋានបាទយើង comment លក្ខណៈលេងសើចទៅបាទកុំមានការឆ្លោះទាស់តែងពាក្យសម្ដីអីគ្នាបាទ fan បាល់ទាត់ទេនិយាយរួមទៅបាទ admin ចែករំលែកចំណេះដឹងបាល់ទាត់បាទរូបមន្តនៃការប្រកួតចម្រុះឬក៏រឿងរ៉ាវពិតប្រកបជាក់ស្ដែងច្បាស់លាស់ជូនបងប្អូនបាទអត់ចេះតែបលាំបកើទេតែបើខុសតែតែមានខុសហើយបាទអញ្ចឹងអធិស្ឋានដែរបាទអឺពួក admin ចង់ឲ្យបងប្អូនបាទគឺទទួលបានព័ត៌មាន ច្បាស់ការបាទលក្ខណៈ professional ជាជីវៈអញ្ចឹងណាបាទ តោះឥឡូវយើងមកទ្វីបអាស៊ីរបស់យើងថាតើគេជំរុះដល់ណាហើយបាទអាស៊ីបច្ចុប្បន្នបាទគឺខ្ញុំកាត់ជំរុះជុំដំបូងជុំបឋមចោលបាទយើងនិយាយតែក្រុមដែលត្រូវតែលេងនៅ World Cup វិញបាទចឹងបច្ចុប្បន្ននៅអាស៊ីបាទគេហៅថា AFC បាទគឺជំរុះដល់ជុំទី3ហើយបាទជុំទី3ហ្នឹងគឺគេមាន2ពូលពូល A និងពូល B បាទពូល A និងពូល B បច្ចុប្បន្នបាទពូល A គឺមាន6ក្រុមពូល B ក៏មាន6ក្រុមហើយឆ្លងកាត់ការប្រកួតហ្នឹងគឺរហូតដល់ទៅ6លើករួចរាល់ហើយបាទតែក្នុងនោះអត់មានកម្ពុជាយើងទេបងប្អូនសូមបញ្ជាក់ឡើងវិញបាទកម្ពុជាគឺអស់ឱកាសហើយអញ្ចឹងក្រុមទាំង6បាទនៅតាមពូលនីមួយៗដែលសរុប12 12ក្រុមបាទឬក៏12ប្រទេសហ្នឹងគឺមានដូចជាពូល A មានអ៊ីរ៉ង់បាទកូរ៉េខាងត្បូង បាទរ៉ាប់អឺ United Arab Emirates គេហៅថាអារ៉ាប់រួម បាទមាន Lebanon មាន Iraq បាទនិង Syria ពូល B បាទមានអារ៉ាប៊ីសាអូឌីតជប៉ុនអូស្ត្រាលីបាទអូម៉ង់ចិននិងវៀតណាមបាទអញ្ចឹងបច្ចុប្បន្នភាពទាំងពីរពូលនេះគឺគេលេងបាន6ប្រកួតហើយ បាទ6ប្រកួតដែល6ប្រកួតនោះបាទគឺគេអឺចេញលទ្ធផលមកបាទក្រុមដែលដែលកំពុងនៅលេខ1បាទនៅក្នុងពូល A មានដូចជាអ៊ីរ៉ង់បាទនិងកូរ៉េខាងត្បូងបាទអ៊ីរ៉ង់នៅលេខ1កូរ៉េខាងត្បូងនៅលេខ2 ជាចំណាត់ថ្នាក់បាទដែលត្រូវទៅលេងនៅ World Cup Direct តែម្ដងបាទន័យថាអត់មានជំរួយទេលេខ1លេខ2នៅតាមពូលបាទគឺទៅលេងនៅ World Cup ឆ្នាំ2022នៅកាតាដោយស្វ័យប្រវត្តិបាទចំណែកចំណាត់ថ្នាក់លេខ3បាទតាមពូល A និងពូល B គឺ គេត្រូវប្រកួត Play Off បាទន័យថាប្រកួតប៉ះគ្នាលេខ3នៅពូល A ពូល B ហ្នឹងប្រកួត គ្នាយកតែកន្លះកៅអីទៀតបាទកន្លះកៅអីហ្នឹងគឺត្រូវចាំជំរុះបាទជាមួយនឹងទ្វីបផ្សេងទៀតដូចជាអីគេ នៅអូសេអានីបាទនៅខុនកាខាអីចឹងទៅបាទដើម្បីមានកៅអីពេញទៅលេង World Cup អញ្ចឹងបានន័យថាក្នុងចំណោម4កៅអីកន្លះបាទនៅអាស៊ីរបស់យើងលេខ1លេខ2នៅក្នុង pool A បាទនិងលេខ1លេខ2នៅក្នុង pool B 4ក្រុមហ្នឹងគឺគេទៅ direct តែលេខ3គឺប៉ះគ្នាសិនដើម្បីរើសកន្លះកៅអីទៅ play off ម្ដងទៀតបាទចឹងបច្ចុប្បន្នបាទអេរ៉ង់នៅលេខ1បាទកូរ៉េខាងត្បូងនៅលេខ2បាទ តែមិនទាន់ប្រកាសទេបុក្ខាប្រកួតនៅសល់ជាង5ប្រកួតទៀតបាទដើម្បីប្រកួតបាទអញ្ចឹងឥឡូវទៅតែបាន6ប្រកួតទេគ្រាន់តែអ៊ីរ៉ង់និងកូរ៉េនៅលេខ1លេខ2បាទពូល A ពូល B បាទជប៉ុនគឺប៉ើកប៉ើកបាទបន្ទាប់ពីចាញ់បាទ2ប្រកួតបាទឥឡូវនេះគេស្ដារឈ្នះ4ប្រកួតមកវិញមាន12ពិន្ទុនៅលេខ2បាទនៅក្នុងពូល B ហើយអារ៉ាប៊ីសាអូឌីតបាទនៅលេខ1អញ្ចឹងក៏ជាចំណាត់ថ្នាក់ដែលគេថាត្រូវតលេ World Cup ដែរប៉ុន្តែទោះតែចប់10ប្រកួតសិនបាទ អូខេបាទអញ្ចឹងនេះរូបមន្តបែនៃការប្រកួតនៅក្នុងតំបន់អាស៊ីបាទ AFC របស់យើងបានន័យថាតផុតជុំទី3នេះគឺជុំចុងក្រោយហើយក្រុមនៅលេខ1លេខ2នៅតាម pool A pool B នឹងត្រូវទៅលេង World Cup បាទជុំផ្ដាច់ព្រាត់32ក្រុមចុងក្រោយនៅប្រទេសកាតាបាទ បាទបន្តិចទៀតដល់រឿងបាល់ទាត់លីកអាជីពហើយបងប្អូនអរគ្នាបាទយប់នេះ CBS ធ្វើការផ្សាយជូនសេរីជូនបាទ3គូសមត្ថថាទី3ទាំង3គូជូនបងប្អូនតែម្ដងបាទមាន Leicester Chelsea Man U Watford បាទនិង Liverpool បាទប្រកួតជាមួយនឹង Arsenal បាទតោះឥឡូវយើងតទៅមកទ្វីបផ្សេងទៀតបាទអញ្ចឹងតន់ណាបងប្អូនសម្រាប់ទ្វីបអាស៊ីរបស់យើងបាទគឺគេប្រកួតជំរុកបែបនេះឯងបាទសូមបញ្ជាក់ម្សាទៀត បច្ចុប្បន្នមាន2ពូលពូល A ពូល B 6ក្រុម បាទហើយលេខ1លេខ2គឺត្រូវតែលេង World Cup ប្រាច់ព្រាត់បាទលេខ3ត្រូវ Play Off បាទយកកន្លះកៅអីប៉ះគ្នាទៀតបាទឥឡូវយើងមកដល់តំបន់ CONCACAF វិញម្ដងបាទ CONCACAF បច្ចុប្បន្នបាទគឺប្រកួតបានដល់ជុំចុងក្រោយហើយបាទជុំជុំជុំជុំប្រាច់ព្រាត់ជុំទី3បាទគឺកាណាដា បាទនៅលេខ1អត់ទាន់ចាញ់ទេបាទតាំងពីប្រកួតជម្រុះមក8ប្រកួតបាទឈ្នះ4ស្មើ4 16ពងបាទវ៉ាដៃសហរដ្ឋអាមេរិកបាទមាន15ពងនៅលេខ2បាទមិចស៊ីកូបាទ14ពងនៅលេខ3បាទស្មើស្ទួន បាទជាមួយនឹងប៉ាណាម៉ាចែកគ្រាប់សុទ្ធគឺប៉ាណាម៉ាធ្លាក់មកលេខ4មិចស៊ីកូនៅលេខ3លេខ1លេខ2លេខ3បាទនៅខុនខាខាបាទត្រូវតលេងនៅ World Cup បាទនៅកាតាបាទស្វ័យប្រវត្តិបាទលេខ4ត្រូវ play off បាទកន្លះកៅអីជាមួយនឹងទ្វីបផ្សេងទៀតបាទ អញ្ចឹងនៅខនខាត់ខាបាទគឺប្រកួតបាន8ប្រកួតហើយបាទសរុបមកគឺនៅសល់ប្រហែលប្រកួតបាទ12ប្រកួតទៀតអធិស្ឋានបើ16 14មកនៅសល់6ប្រកួតទៀតបាននឹងបញ្ចប់ហើយបាទអញ្ចឹង6ប្រកួតទៀតនៅខនខាត់ខាបាទនឹងរកឃើញបច្ចុប្បន្ន8ក្រុមបាទតាមពិតរូបមន្តប្រកួតជម្រុះនៅខនខាងខាដូច Champion League អញ្ចឹងបាទដូច Champion League អញ្ចឹងអញ្ចឹងជុំចុងក្រោយនេះគេយកខ្លាំងដែលជម្រុះជាប់8ប្រទេសហ្នឹង យកមកលេងលក្ខណៈសន្សំពិន្ទុកាណាដាឥឡូវនេះគឺពិន្ទុគេខ្ពស់អាមេរិកមិចស៊ីកូនៅលេខ3បាទជាកៅអីត្រូវតែលេង World Cup បាទអញ្ចឹងបាទសម្រាប់ CONCACAF បាទគឺភាគរយច្រើនបាទអាមេរិកមិចស៊ីកូហើយនិងកាណាដាឥឡូវយើងទៅមកទ្វីបទៀតតនទេបងប្អូន បាទសម្រាប់ខុនខាខាយើងមកចាប់អារម្មណ៍បាទនៅតំបន់អាមេរិកឡាទីនបាទអាមេរិកខាងត្បូងគេហៅថាកម្ពុជាស្ដាច់បាល់ទាត់បាទលើលោកបាទគឺប្រេស៊ីលជាមួយនឹងអារ៉េនទីនបាទគឺអាហ្សង់ទីន គឺប្រេស៊ីលនិងអាសង់ទីនបាទនៅលេខ1លេខ2បាទគឺបានទៅលេង World Cup ស្វ័យប្រវត្តិរួចរាល់ហើយ បាទរួចរាល់ហើយអញ្ចឹងនៅសល់4ក្រុមអើអធិស្ស្រ័យបាទនៅសល់2ក្រុមបាទ2ប្រទេសទៀតដែលក្នុងនោះបាទគឺមាន Ecuador បាទ Colombia Peru Chile បាទ Uruguay Bolivia Paraguay និង Venezuela គឺនៅប្រកួតជម្រុះបាទ ក្នុងនោះដែរបាទគឺអេក្វាដ័របាទនៅចំណាត់ថ្នាក់លេខ3បាទកូឡុំប៊ីនៅលេខ4បាទប៉េរូនៅលេខ5ប៉េរូចំណាត់ថ្នាក់លេខ5គឺជាចំណាត់ថ្នាក់ដែលត្រូវប្រកួត play off ជាមួយនឹងទ្វីបផ្សេងទៀតដែលខ្ញុំបានប្រាប់បងប្អូនកាលពីដើមឡើយបាទចឹងប្រេស៊ីលមួយអាសង់ទីនចាញ់រហូតក៏នៅតែឈ្នះដែរបាទខណៈដែលការប្រកួតគឺនៅសល់6ប្រកួតទៀតអេនៅសល់4ប្រកួតទៀតបាទ ចឹង A Ecuador កឡុំ B ក៏ត្រូវតែឈ្នះឈ្នះឈ្នះដើម្បីរក្សាចំណាត់ថ្នាក់លេខ3លេខ4ដើម្បីទៅលេខ World Cup ប៉េរូដូចគ្នាបើបើចង់បាន Play Off បាទក៏ត្រូវតែប្រជែងប៉ុន្តែកឡុំ B និងប៉េរូបន្ទុកស្មើគ្នាទេបាទបងប្អូនទាំងអស់គ្នាបាទអញ្ចឹងនេះតំបន់អាមេរិកឡាទីនបាទគេហៅថា Conmebol